ជំរាបសួររីករាយឆ្នាំថ្មី សង្ឃឹមថា2021នេះយើងទាំងអស់គ្នានៅក្នុងពិភពលោកទាំងមូលនឹងបានរស់នៅដោយសេចក្តីសុខសុខដុមរមនាហើយលែងភ័យលែងបារម្ភជាមួយនឹង COVID តទៅទៀតចាអឺហេតុអីខ្ញុំអាចនិយាយបែបនេះបានដោយសារតែគេបានរកឃើញវ៉ាក់សាំងហើយអញ្ចឹងសង្ឃឹមថាអ្វីៗវានឹងបានប្រសើរឡើងនៅពេលដែលយើងមានវ៉ាក់សាំងចាអូខេត្រឡប់មកប្រធានបទវីដេអូរបស់យើងវិញចាថ្ងៃនេះខ្ញុំចេញវីដេអូមួយថ្មី ប៉ុន្តែគឺជាវីដេអូដែល នៅ ក្នុងកញ្ចប់ playlist អឺគុកឥតចិញ្ចាំងចាបើសិនជាអ្នកនរគ្នាបានមើលវីដេអូមុនរបស់ខ្ញុំរួចហើយគឺអឺវីដេអូតាក់ទងទៅនឹងចិញ្ចាំងសម្រស់គឺចិញ្ចាសម្រាប់ដែលធ្វើឲ្យយើងបាត់បង់ភាពជឿជាក់លើខ្លួនឯងដោយសារតែយើងមើលមិនឃើញខ្លួនឯងស្អាតតាមដែលសង្គមចង់ឲ្យយើងស្អាតអូខេអញ្ចឹងថ្ងៃនេះយើងនឹងចូលទៅនិយាយពាក់ព័ន្ធទៅនឹងចិញ្ចាំមួយផ្សេងទៀត គឺចិញ្ចាំងក្បួនច្បាប់សង្គមដែលនាំឲ្យ មានអសមភាព gender កុំភ្លេចណា បើសិនជាមិនទាន់បាន Subscribe ចូលក្នុង Channel របស់ខ្ញុំទេសូមជួយ Subscribe ផងដើម្បីលើកទឹកចិត្តខ្ញុំពេលដែលមានអ្នក Subscribe ច្រើនធ្វើឲ្យខ្ញុំមានទឹកចិត្តក្នុងការធ្វើវីដេអូបន្ថែមទៀតព្រោះដឹងថាមានអ្នកដែលចូលចិត្តមើលចាហើយកុំភ្លេច comment ផងពេញចិត្តឬក៏មិនពេញចិត្តដើម្បីឲ្យខ្ញុំដឹងថាប្រធានបទដែលខ្ញុំលើកមកហ្នឹងវាសមស្របសម្រាប់អ្វីដែលអ្នកទាំងអស់គ្នាកំពុងរងចាំដែរឬក៏អត់ហើយប្រសិនបើចង់ឲ្យខ្ញុំ លើកយកប្រធានបទណាមួយយកមកនិយាយ ក៏សូមជួយខមមិនប្រាប់ផងដែរដើម្បីខ្ញុំដឹងហើយខ្ញុំនឹងលើកយកប្រធានបទនោះមកនិយាយចាកុំភ្លេចណាលើកទឹកចិត្តដើម្បីខ្ញុំមានកម្លាំងចិត្តតទៅទៀតអូមែនបើចូលចិត្តវីដេអូនឹងឲ្យមេដៃ like ផងដើម្បីឲ្យខ្ញុំមានទឹកចិត្តក្នុងការធ្វើវីដេអូបន្ថែមលើសពីនេះទៅទៀតចា ពេលយើងនិយាយភាពមិនស្មើគ្នារវាងភេទហ្នឹងយើងតែងតែផ្ដោតទៅលើភេទផុសភេទប្រុសឬក៏ភេទស្រីហ្នឹងឯងចាប៉ុន្តែខ្ញុំក៏ចង់ទាញចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាដែរថាទោះបីជាអ្នកទាំងអស់គ្នានៅក្នុងភេទទី3ឬក៏នៅក្នុងភេទទី4ឬក៏នៅក្នុងភេទទីប្រមាណក៏ដោយតាមពិតទៅនៅតែមានភាពថាភាពជាមនុស្សស្រីឬក៏ភាពជាមនុស្សប្រុសមួយណាដែលវាលេចចេញខ្លាំងជាងគេចាអញ្ចឹងនេះហើយគឺជា អសមភាពភេទដែលខ្ញុំនឹងលើកយកមកនិយាយពី អ្វីទៅដែលមានន័យថាជាមនុស្សស្រីហើយយ៉ាងម៉េចទៅមានន័យថាជាមនុស្សប្រុសនឹងចា អសមភាពភេទនេះណាវាមិនមែនមានតែនៅ ក្នុងប្រទេសអឺអាស៊ីយើងទេគឺមាននៅលើពិភពលោកទាំងមូលទោះជានៅពួកប្រចាំប្រទេស ឬក៏នៅតំបន់អាស៊ីយើង គឺតែងតែមានអឺរបៀបរបបទម្លាប់នៅក្នុងសង្គម ដែលដាក់ថាមនុស្សស្រីត្រូវបែបនេះឬក៏មនុស្សប្រុសត្រូវបែបនោះណាគ្រាន់តែ ថានៅបច្ចឹមប្រទេសគឺស្ត្រីគេចាប់ផ្ដើមមានសិទ្ធិច្រើនស្មើនឹងបរិះដែលយើងមើលឃើញណាប៉ុន្តែទោះបីជាមានសិទ្ធិស្មើគ្នានឹងបរិះនេះក៏ដោយដែរគឺតែងតែមានក្បួនមានរបៀបដែលអឺដាក់លក្ខខណ្ឌថា មនុស្សស្រីត្រូវមានចរិតបែបនេះឬក៏មនុស្សប្រុសត្រូវមានចរិតបែបនោះអូខេ នៅក្នុងនេះក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងលើកច្រើនពីសង្គមខ្មែរយើងដែលយើងជួបប្រទះនឹងជញ្ជាំងនេះដែលក្រាស់ដែលពិបាកនឹងរស់នៅជាមួយវាចាអញ្ចឹងនៅក្នុងសង្គមខ្មែរយើងយើងបានស្គាល់ហើយមែនទេថាតាំងពីបរមបុរាណមកគឺសង្គមប្រពៃណីទំនៀមទម្លាប់របស់យើងបានបង្រៀនឲ្យមនុស្សប្រុសហើយនិងមនុស្សស្រីមានអត្តចរិត មានរបៀបរស់នៅខុសប្លែកគ្នាអូខេតាមរយៈការពីសម័យបរមបុរាណរបស់យើងគឺមាន ច្បាប់ស្រីច្បាប់ប្រុសណាស្ត្រីត្រូវធ្វើយ៉ាងម៉េចខ្លះបរោះត្រូវធ្វើយ៉ាងម៉េចខ្លះខ្ញុំនៅតែចាំការព្រៀនបដៅរបស់ម្ដាយខ្ញុំដែលគាត់តែងតែព្យាយាមពុតខ្ញុំ តាំងពីតូចមកថាមនុស្សស្រីត្រូវធ្វើបែបណាប៉ុន្តែគាត់ពុតអត់ទៅទេព្រោះអីព្រោះខ្ញុំនៅតែរក្សា ហើយគំនិតមួយ ថាខ្ញុំចង់រស់នៅតាមរបៀបរបស់ខ្ញុំខ្ញុំចង់រស់នៅដែលជាខ្ញុំខ្លួនឯងបើសិនជា ប្រឹងធ្វើតាមដែលគាត់ព្យាយាមទាញខ្ញុំទៅគឺខ្ញុំរស់ដោយវេទនាចាអញ្ចឹងពេលដែលខ្ញុំធំកាន់តែធំឡើងធំឡើងគឺខ្ញុំចាប់ផ្ដើមរៀបចំជីវិតរបស់ខ្ញុំឲ្យបែបណាត្រូវតាមជាចរិតលក្ខណៈធម្មជាតិដែលខ្ញុំប្រាថ្នា ចង់បានដែលជាខ្លួនខ្ញុំផ្ទាល់អញ្ចឹង ចាខ្ញុំចាំបានកាលនៅពីក្មេងអើយគាត់ដេយើងហៅគេសរងកស៊ូចាសរងកស៊ូឲ្យស្លៀកអោះដល់ចឹងវាវែងហើយដល់ពេលខ្ញុំ គឺជាមនុស្សដែលដាវលឿនណាចាធ្វើអីក៏ញាប់ដែរព្រឹបព្រឹបព្រឹបព្រឹបដូច7 8ចឹងហើយអញ្ចឹងគាត់ស្ដីឲ្យខ្ញុំ ថាស្រីដៃដើរតត់ជាយស្រីខាត់លិអីចឹងខ្ញុំ ក៏មិនហ៊ានឆ្លើយអីជាមួយគាត់វិញដែរគាត់ថាសុំទោសគាត់ចឹងទៅឲ្យព្យាយាមធ្វើឲ្យយឺតចឹងណាចាឲ្យយឺតឲ្យឲ្យទន់ឲ្យជ្រាយដូចតែគាត់ចង់បានប៉ុន្តែនៅក្នុងចិត្តវិញគិតថាបើសិន ជាម៉ែអត់ចង់ឲ្យខ្ញុំដើរទាត់ជាយដេសពុតនឹងឲ្យខ្លីទៅ ពេលខ្ញុំដើរលែងទាត់វាហើយ ចាតើតើអ្នកទាំងអស់គ្នាដែរគិតយ៉ាងអត់ចានៅក្នុងចិត្តគិតយ៉ាងប៉ុន្តែមិនខ្ញុំមិនដែរតវត្តជាមួយម្ដាយខ្ញុំទេចាគាត់ថានៅក្នុងចិត្តគិតយ៉ាងថានេះស្លៀកសពតវែងហើយប្រឹងទប់ដំណើរមិនឲ្យទាត់ជាយនឹងវាវាវាអត់ logic ទេសម្រាប់ខ្ញុំណាចឹងនៅក្នុងច្បាប់ស្រីច្បាប់ប្រុសហ្នឹងណាគឺតែងតែព្យាយាមប្រាប់យើងធ្វើយ៉ាងម៉េចឲ្យមនុស្សស្រីហើយនិងមនុស្សប្រុសហ្នឹងណា ខុសគ្នាជាលក្ខណៈសង្គមខុសគ្នាជាលក្ខណៈប្រពៃណីទំនៀមទម្លាប់យើងកើតមកភេទប្រុសហើយនិងភេទស្រីយើងខុសគ្នាហីមែនទេវាអត់ដូចគ្នាទេភេទប្រុសផ្សេងភេទស្រីផ្សេងចាប៉ុន្តែសង្គមគឺធ្វើឲ្យពួកយើងទាំងពីរភេទហ្នឹងកាន់តែខុសគ្នាថែមទៀតណា គឺថាស្ត្រីត្រូវបែបនេះបរិសត្រូវបែបនោះជាដើមហើយអ្នកដែលមានភេទទី3ណាអ្នកដែលមានភេទទី3ឧទាហរណ៍ថាស្ត្រីគាត់ចង់គាត់ចូលចិត្តធ្វើខ្លួនគាត់ដូចភេទប្រុសឬក៏បរោះគាត់ចូលចិត្តធ្វើខ្លួនគាត់ដូចភេទស្រីហ្នឹងក៏គាត់ព្យាយាមដាក់ខ្លួនឯងឲ្យចូលទៅក្នុងកញ្ជើចូលទៅក្នុងល្អីចូលទៅក្នុងជាលនឹងដែរណាឲ្យដូចគេដូចឯងហ្នឹងថាបើចង់ខ្លួនឯងជាប្រុសចង់ធ្វើជាស្រីត្រូវធ្វើមិនបើខ្លួនឯងជាស្រីចង់ធ្វើជាប្រុសតើត្រូវធ្វើមិនណា ចាអញ្ចឹងវាធ្វើឲ្យពួកយើងខុសគ្នាលើសពីអ្វីដែលធម្មជាតិឲ្យពួកយើងណាធម្មជាតិឲ្យពួកយើងគឺរូបរាងមនុស្សប្រុសនិងរូបរាងមនុស្សស្រីអត់ដូចគ្នាណាកម្លាំងកាយរបស់មនុស្សប្រុសនិងកម្លាំងកាយរបស់មនុស្សស្រីអត់ដូចគ្នាហើយលើសពីនោះវាអត់មានអីខុសគ្នាទៀតទេមែនទេហើយនៅក្នុងនេះយើងឃើញថាសង្គមតែងតែកំណត់ថាធ្វើជាមនុស្សស្រីត្រូវចេះថែរក្សា ខ្លួនប្រានភាពក្រមុំព្រមចារីរបស់ខ្លួនធ្វើជាមនុស្សស្រីត្រូវមានចរិយាសម្បត្តិជាមនុស្សស្រីគ្រប់លក្ខត្រូវចេះរៀបចំផ្ទះសម្បែងសម្លៀកបំពាក់ទុកដាក់ឲ្យមានសម្ដាប់ធ្នាប់ត្រូវចេះរៀបចំម្ហូបអាហារណាពេលញ៉ាំពេលគេងរៀបចំទុកដាក់ផ្ទះសម្បែងឲ្យបានល្អស្អាត ហើយធ្វើជាមនុស្សស្រីត្រូវមានចេះមានចរិតទន់ភ្លន់ត្រូវចេះធ្វើម្នាក់ម្នាក់ត្រូវចេះធ្វើឲ្យគេស្រឡាញ់ត្រូវចេះធ្វើឲ្យមានភាពតាក់ទាញជាដើមចាធ្វើជាមនុស្សស្រីកុំឲ្យគេដៀលថាខ្លួនឯងនឹងជាស្រីអត់គេខ្មាស់រហិចរហាច់ណាត្រូវមានសរិចរិតសុភាពរាបសាររំទុំណាកុំឲ្យគេដៀលថាយើងនឹងជា មនុស្សស្រីអន្តរជាតិតែថៃធ្វើជាមនុស្សស្រីពេលខ្លះត្រូវចេះងឲ្យគេលួង មិនទៅយកឲ្យគេលួងគាត់ជាមនុស្សស្រីត្រូវចេះរៀបចំខ្លួនឲ្យមានភាពតាក់ទាញត្រូវចេះចងចិត្តប្តីឲ្យជាប់ជាដើមចាហើយធ្វើជាមនុស្សស្រីត្រូវចេះទ្រាំទោះប្តីមានស្រីទោះប្តីធ្វើបាបចិត្តទោះជាប្តីបំផ្លិចបំផ្លាញអីប៉ុណ្ណាក៏ដោយត្រូវទ្រាំណាប្តី មួយប្រពន្ធមួយរក្សាកិត្តិយសគ្រួសារជាដើមចំណុចទាំងអស់នេះវាធ្វើឲ្យយើងជាមនុស្សស្រីមានអារម្មណ៍ថាចាញ់ប្រៀបបរោះហ្នឹងមែនទេវាមិនពិតទេ អ្នកនរគ្នាដែលយល់ថាមានតែមនុស្សស្រីដែលរងសម្ពាធហើយមនុស្សប្រុសមានសិទ្ធិធ្វើអ្វីៗគ្រប់បែបយ៉ាងនេះក៏ជាអ្វីដែលសង្គមប្រាប់ទៅអ្នកទាំងអស់គ្នាដែរថាស្ត្រីគឺរងសម្ពាធគ្រប់យ៉ាងបរោះគេមានសេរីភាពគ្រប់យ៉ាងទាំងអស់អ្វីទៅជាការពិតវិញបរោះរងសម្ពាធដូចគ្នាណាតាំងចិត្តជាបរោះធ្វើ ខ្លួនជាបរោះកើតមកជាបរោះគាត់ពួកគាត់រងសម្ពាធ ដូចយើងជាមនុស្សស្រីចឹងគ្រាន់តែសម្ពាធនោះវាជា ចំណុចរបស់សម្ពាធទាំងអស់នោះវាខុសគ្នាណាគ្រាន់ថាកម្រិតនៃការរែកសម្ពាធនោះកម្រិតនៃការរស់នៅក្រោមសម្ពាធនោះគឺវាមានកម្រិតស្មើគ្នាណាអ្នកទាំងអស់គ្នាធ្លាប់ឮអីមែនទេគេតែងតែនិយាយថាកើតមកជាប្រុសណាត្រូវមានសមត្ថភាពចិញ្ចឹមគ្រួសារឲ្យរស់ចិញ្ចឹមប្រពន្ធចិញ្ចឹមកូនចិញ្ចឹមគ្រួសារឪពុកម្ដាយក្មេកឪពុកម្ដាយបកើតរបស់យើងរែកអំរែកគ្រប់យ៉ាងនេះឲ្យរួចទៅគេហៅថាប្រុសមែនទេធ្ងន់ទេ ណាអញ្ចឹងនេះក៏ចំណុចទី1ណាហើយចំណុចបន្តបន្តទៀតឧទាហរណ៍ដូចជាធ្វើជាមនុស្សប្រុសត្រូវតែរឹងមាំត្រូវតែចេះតស៊ូអឺមនុស្សប្រុសគេសុកចិត្តស្រក់ឈាមតែមិនស្រក់ទឹកភ្នែកទេមនុស្សប្រុសត្រូវមានដើមទ្រូង5ហាត់ណាមនុស្សប្រុសត្រូវតែរែកគ្រប់បែបយ៉ាងមនុស្សប្រុសត្រូវតែរឹងមាំមិនត្អូញត្អែទោះជាពិបាកចិត្តក៏ដោយពិបាកកាយក៏ដោយតែត្អូញត្អែគេហៅប្រុសអន់ហ្នឹងមែនទេធ្លាប់ឮពាក្យហ្នឹងហ៎ចាហើយអឺ មនុស្សប្រុសត្រូវតែចេះធ្វើបង្ហាញភាព ខ្លាំងរបស់ខ្លួនខំមាត់ សង្កត់ចិត្តទោះបីជាយ៉ាងណាក៏ដោយដែរមិនបង្ហាញថាខ្លួនឯងទុនខ្សោយទេត្រូវតែបង្ហាញខ្លួនឯងថាជាអ្នកខ្លាំងទើបគេហៅជាប្រុសចាហើយចំណុចបន្តបន្តទៀតដូចជាធ្វើជាប្រុសកុំធ្វើចរិតដូចខ្ទើយចឹងអានឹងគេហៅខ្ទើយទេគ្រាន់តែគ្នាទុនភ្លុំបន្តិចហៅគ្នាខ្ទើយទេមែនទេអ្វីដែលសង្គមបង្រៀនមនុស្សប្រុសអឺ ឲ្យឲ្យឲ្យឲ្យឲ្យកាន់តែខ្លាំងជាភេទដែលខ្លាំងគឺសង្គមប្រាប់មនុស្សប្រុសថាត្រូវទុកមនុស្សស្រីណាជាដូចវត្ថុដ៏មានតម្លៃដែលត្រូវការថ្នាក់ថ្នមការថែរក្សាអញ្ចឹងណាមនុស្សស្រីត្រូវការឲ្យមនុស្សប្រុសនឹងជាអ្នកផ្ដល់សុភមង្គលត្រូវការឲ្យមនុស្សប្រុសនឹងជាអ្នកថ្នាក់ថ្នមត្រូវការឲ្យមនុស្សប្រុសនឹងជាអ្នកថែទាំទុកនាងដូចជារបស់ ដ៏ស្រស់ស្អាតដ៏មហិមា ដែលអ្នកត្រូវការថែទាំថ្នាក់ថ្នមអញ្ចឹងណាព្រោះមនុស្សស្រីជាភេទទុនខ្សោយមនុស្សស្រីត្រូវការមនុស្សប្រុសទាំងនេះមិនមែនមនុស្សប្រុសនឹងចង់បានដោយខ្លួនឯងទេគឺសង្គមអ្នកបង្រៀនមនុស្សប្រុសឲ្យអញ្ចឹងហើយកន្លែងនេះចំណុចខ្ញុំចង់ថែមទៅលើចំណុចពាក់ព័ន្ធទៅនឹងធ្វើជាមនុស្សស្រីមួយទៀតសង្គមក៏បង្រៀនមនុស្សស្រីឲ្យអញ្ចឹងដែរ ធ្វើជាមនុស្សស្រីត្រូវចេះអើយតុនភ្លន់ត្រូវចេះធ្វើតុនជ្រាយដើម្បីឲ្យ ប្រុសគេថ្នមចាកន្លែងនេះក៏សង្គមបង្រៀនមនុស្សស្រីឲ្យធ្វើអញ្ចឹងដែរបើសិនជាមនុស្សស្រីនឹងរឹងមាំពេកពេលខ្លះគេថាឲ្យគេថាឲ្យមនុស្សស្រីម្នាក់ហ្នឹងគេថាចេះច្រើនពេករឹងមាំច្រើនពេកនឿយតែខ្លួនឯងគេថាឲ្យអញ្ចឹងទៀតណាអញ្ចឹងទាំងអស់ហ្នឹងគឺសុទ្ធតែជាសម្ពាធសម្ពាធដែលដាក់ឲ្យ មនុស្សប្រុសហើយនៅមនុស្សស្រីឬក៏ភេទដែលមានលក្ខណៈជាប្រុសនិងភេទដែលមានលក្ខណៈជាស្រីហ្នឹងខុសគ្នាកាន់តែខ្លាំងទៅខ្លាំងទៅណាមិនមែនអ្នកទាំងអស់ហ្នឹងមិនមែនអ្នកទាំងពីរភេទហ្នឹងចង់ខុសគ្នាទេប៉ុន្តែគឺសង្គមបង្រៀនឲ្យអ្នកទាំងពីរភេទហ្នឹងត្រូវតែ មានចរិតលក្ខណៈខុសគ្នាហើយអ្វីដែលសង្គមបង្រៀនឲ្យអ្នកទាំងពីរភេទហ្នឹងមានចរិតលក្ខណៈខុសគ្នាហ្នឹងឯងដែលធ្វើឲ្យអ្នកទាំងពីរភេទហ្នឹងមិនមានសិទ្ធិស្មើគ្នាធ្វើឲ្យអ្នកទាំងពីរភេទហ្នឹង អត់មានសមធម៌ភេទទេគឺអត់មានភាពស្មើគ្នានៃភេទទេណាត្រូវតែមានភេទមួយខ្ពស់ភេទមួយទាបព្រោះគេដាក់ឲ្យអញ្ចឹងអញ្ចឹងហើយមួយថ្ងៃមួយថ្ងៃយើងរស់នៅដោយប្រឹងប្រឹងធ្វើជាបរោះដែលនារីចង់បាន ប្រឹងធ្វើជានារីដែលបរោះចង់បាន ហើយដល់ពេលយើង ស្វែងរកក៏ចឹងដែរយើង ស្វែងរកបរោះដែល ជាទីប្រាថ្នារបស់គ្រប់នារីហើយក៏ស្វែងរកនារីដែលជាទីប្រាថ្នានៃគ្រប់បរោះផ្សេងទៀតដែរប៉ុន្តែយើងអត់ដែលដឹងខ្លួនទេថាខ្លួនឯងប្រាថ្នាអីគេណាចាហើយនៅពេលដែលរកបានគ្នាហើយក៏តែងតែ ព្យាយាមប្រឹងប្រែងថាធ្វើយ៉ាងម៉េចទៅដើម្បីចងចិត្តគ្នាបានធ្វើយ៉ាងម៉េចទៅដើម្បីចងបេះដូងគ្នាបានធ្វើយ៉ាងម៉េចទៅដើម្បីកុំឲ្យគេរកអ្នកផ្សេងទៀតហើយធ្វើយ៉ាងម៉េចទៅបើគេរកអ្នកផ្សេងទៀតក៏គេមិនបោះបង់យើងដែរមែនទេមួយថ្ងៃមួយថ្ងៃគិតតែអញ្ចឹងឯងអត់ដែរគិតថាខ្លួនឯងនេះពិតប្រកបតើត្រូវការអីតើចង់រស់បែបណាតើចង់បានមនុស្សបែបណាណាយើងអត់ដែរបានគិតទៅនឹងឯងព្រោះដោយសារតែយើងរស់នៅក្រោមទំគំនាបទំនៀមទម្លាប់នឹងចាហើយអឺ ធ្វើឲ្យយើងរស់នៅផ្លិចខ្លួនរស់នៅផ្លិចខ្លួនឯងហើយយើងចេះតែព្យាយាម ស្វែងរក នៅអ្វីដែលសង្គមយល់ថាយើងគួរបាន ណាថាភេទស្រីគួរបានបែបនេះភេទប្រុសគួរបានបែបនោះអឺនិយាយកន្លែងនេះគឺនិយាយឲ្យងាយស្រួលស្ដាប់គឺថាសំណាងណាធ្លាប់ឮនៅក្នុងសង្គមខ្មែរយើងឯងនៅពេលដែលឃើញមនុស្សស្រីរៀបការបានប្តី អ្នកមានណាប្តីនឹងគេរលុយមកមិនដាល់ឲ្យប្រពន្ធខ្វះឲ្យគេនៅផ្ទះវិឡាធំគេមានឡានជិះប្តី គេអូយប៉កែរណាគេនិយាយថាអូយខែតស្រីគេសំណាងអីសំណាងម្លេះមែនទេ ដល់ពេលប្រុសវិញពេលដែល បានប្រពន្ធហូយប្រពន្ធហ្នឹងណាបើចេះ គ្រប់បែបយ៉ាង មហូបអីអីក្នុងផ្ទះមិនដែលថាឲ្យប្តីខ្វះទេ ចង់បានមុខអីមានញ៉ាំមុខនឹងចឹងដែរយើងចាប់គេតែផ្ដើមនិយាយថាអូយចុះប្រុសគេក៏សំណាងឯងសំណាងម្លេះមែនទេហ្នឹងឯងអាសំណាងហ្នឹងឯងមានន័យថាអ្វីដែលសង្គមប្រាប់អ្នកទាំងពីរភេទថាជារបស់ដែលអ្នកទាំងពីរភេទគួរបានប៉ុន្តែអ្នកទាំងពីរភេទអត់ដែលបានដឹងខ្លួនឯងពិតប្រាកដហ្មងថាស្អីទៅដែលខ្លួនឯងហ្នឹងចង់បានពិតប្រាកដគឺដោយសារតែព្យាយាមតែ បំពេញទៅនឹងអ្វីដែលសង្គមប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគួរបានអញ្ចឹងសួរថាតើធ្វើយ៉ាងម៉េចទៅអញ្ចឹង ដើម្បីឲ្យបរោះហើយនិងស្ត្រីនឹងស្មើគ្នា ចង់បានទេគឺខ្ញុំខ្ញុំចង់បានខ្ញុំអត់ចង់បានបរោះដែលអន់ជាងខ្ញុំឬក៏បរោះដែលពូកែជាងខ្ញុំទេខ្ញុំចង់បានបរោះដែលស្មើនឹងខ្ញុំហើយបើសិនជាអ្នកនរគ្នាប្រាថ្នាចង់បាននូវភាពស្មើគ្នានោះដែរណានារីត្រូវជួយបរោះបរោះត្រូវជួយនារីបើសិនជានារីទៀមទាសិទ្ធស្រែកទៀមទាសិទ្ធរបស់ខ្លួន ប៉ុន្តែឲ្យតែឃើញបរោះណាដែលលយมันមានសាច់ដុំរឹងមាំណាអើយមើលរៀងដូចញីសួរថាយើងបានសិទ្ធិរបស់យើងឯងយើងអត់បានទេព្រោះអីយើងកំពុងតែដាក់គំនាបទៅភេទមួយទៀតឲ្យដូចនឹងអ្វីដែលសង្គមចង់បានដែរអញ្ចឹងភេទមួយនោះដែលត្រូវរងគំនាបដើម្បីឲ្យដូចអ្វីដែលសង្គមចង់បានណាគាត់ក៏មិនឲ្យយើងបានដូចចិត្តនៅអ្វីដែលយើងចង់បានដែរចាហើយបរោះក៏ដូចគ្នាដែរបើសិនជាបរោះ ចង់បានជីវិតមួយជារបស់ខ្លួនឯងរស់នៅជារបៀបខ្លួនឯងពិតប្រាកដចាហើយនឹងបានជួបគូព្រេងរបស់ខ្លួនឯងពិតប្រាកដដែល ព្រមលិខិតចាឲ្យគឺបរោះនោះក៏ត្រូវតែជួយស្ត្រីដែរដើម្បីឲ្យស្ត្រីទទួលបានសិទ្ធិរបស់ស្ត្រីពេលដែលអ្នកទាំងពីរលែងរស់នៅ ក្នុង គំនាបអ្នកទាំងពីរនឹងមានស្លាប់ហោះជួបគ្នាអ្វីដែលយើងមិនគួរធ្វើ គឺ ថាការស្វែងរកខ្លួនឯងពិតប្រាកដ ការរកសិទ្ធិឲ្យខ្លួនឯងគិតប្រកបពិតប្រកបនេះណាមិនមែនមានន័យថាត្រូវផ្លាស់ប្ដូរខ្លួនឯងទេណាអ្នកខ្លះគាត់យល់ថាខ្ញុំត្រូវផ្លាស់ប្ដូរកន្លែងនេះទៅខ្ញុំអាចរកខ្លួនឯងឃើញកន្លែងហ្នឹងគឺជាការយល់ខុសហើយការស្វែងរកខ្លួនឯងឲ្យឃើញគឺមិនមែនស្វែងរកឃើញតាមរយៈការផ្លាស់ប្ដូរខ្លួនឯងទេប៉ុន្តែស្វែងរកឃើញតាមរយៈថាអ្វីទៅ ដែលជាចរិតលក្ខណៈរបស់ខ្ញុំពិតប្រាកដបើសិនជាពីមុនណាខ្ញុំខំប្រឹងធ្វើទុនភ្លុនពាក្យថាខំប្រឹងបានន័យថាខ្ញុំរងសម្ពាធអីមួយយ៉ាងហើយទើបខ្ញុំខំប្រឹងធ្វើទុនភ្លុនឡើងលវិលវក់ហ្នឹងណាចុះខ្ញុំពិតប្រាកដយ៉ាងម៉េចខ្ញុំពិតប្រាកដជារឹងមាំដើរពើងទ្រូងឬក៏ខ្ញុំពិតប្រាកដគ្រាន់តែធម្មតា គ្មានតុនភ្លន់គ្មានដើរពើងទ្រុងអីទាំងអស់កន្លែងហ្នឹងឯងដែលយើងត្រូវរកកន្លែងខ្លួនឯងនឹងឲ្យឃើញមិនមែនផ្លាស់ប្ដូរខ្លួនឯងទេហើយការស្វែងរកខ្លួនឯងកន្លែងហ្នឹងក៏មិនមែនបានន័យថាធ្វើផ្ទុយពីអ្វីដែលគេចង់បានដែរខ្ញុំឆ្លងកាត់ខ្ញុំឆ្លងកាត់ជីវិតបែបហ្នឹងគឺថាអើយតម្រាំតែខ្ញុំដឹងច្បាស់ថាតើអ្វីទៅជាផ្លូវនៃការស្វែងរកខ្លួនឯងពិតប្រាកដគឺខ្ញុំធ្វើផ្ទុយពីអ្វីដែលម្ដាយខ្ញុំចង់បាន អឺមិនមែនថាខ្ញុំ ធ្វើឲ្យគាត់ពិបាកចិត្តឆ្លោះទំនាស់អីជាមួយគាត់ទេប៉ុន្តែគ្រាន់ថាខ្ញុំធ្វើដោយ គេហៅសង្គ្រាមត្រជាក់តែខ្ញុំធ្លាប់និយាយនៅក្នុងវីដេអូមុនរបស់ខ្ញុំ គឺសង្គ្រាមត្រជាក់គឺខ្ញុំព្យាយាមធ្វើយ៉ាងម៉េចបង្ហាញឲ្យគាត់ឃើញថាអ្វីដែលគាត់គិតអ្វីដែលគាត់ចង់បានហ្នឹងគឺបន្សំហេតុផលទេវាអត់លោស៊ីទេវាអត់ត្រឹមត្រូវទេវាអញ្ចឹងខ្ញុំធ្វើផ្ទុយពីគាត់ណាគាត់ចង់ធ្វើឲ្យខ្ញុំធ្វើជាស្រីគ្រប់លក្ខខ្ញុំឲ្យតែមានឱកាសខ្ញុំធ្វើរឹកដូចប្រុសចឹង ណាហើយគាត់ចង់ឲ្យខ្ញុំនឹងចេះអឺធ្វើមហូបដាំស្លអីចឹងឲ្យតែថាគាត់មិនបង្ខំគឺខ្ញុំអត់ខ្វល់ថាត្រូវដាំស្លមកហើយបើថាខ្ញុំដាំស្លហ្នឹងក៏ដាំស្លមិនដែរញ៉ាំកើតដែរគឺធ្វើឲ្យទៅរួចពីដៃដល់ហ្នឹងគឺខ្ញុំប្រឹងធ្វើផ្ទុយពីគាត់ហើយប្រឹងធ្វើផ្ទុយពីគាត់ហ្នឹងក្នុងកំឡុងពេលរហូតដល់ខ្ញុំអាយុ25 26ឆ្នាំហ្នឹង គឺខ្ញុំរកខ្លួនឯងអត់ឃើញទេខ្ញុំនៅតែវល់វល់វល់វល់ចឹងព្រោះខ្ញុំប្រឹងធ្វើផ្ទុយពីគាត់ដល់ពេលខ្ញុំរកខ្លួនឯងឃើញមិនដឹងថាខ្លួនខ្ញុំនេះចូលចិត្តធ្វើម្ហូបណាឃើញអញ្ចឹងហើយហើយក៏ខ្ញុំមិនចូលចិត្តធ្វើចរិតដូចប្រុសដែរគឺខ្ញុំមានចរិតជាមនុស្សស្រីចាមានចរិតអឺមានចរិតមួយដែលធ្វើជាមនុស្សស្រីស្លៀកពាក់ជាមនុស្សស្រីចាតែគ្រាន់តែថាពេលដែលខ្ញុំមិនចង់ធ្វើដូចគាត់ចឹងតែមានឱកាសខ្ញុំធ្វើផ្ទុយវាអ្វីដែលគាត់ចង់ឲ្យខ្ញុំធ្វើចា ចឹងគាត់ផ្ដាំថាកន្លែងនេះវាអត់ជួយឲ្យយើងរកឃើញខ្លួនឯងទេណាចាហើយយើងស្វែងរកខ្លួនឯងរំដោះខ្លួនឯងចេញពីចិញ្ចាំងទំនៀមទម្លាប់ច្បាប់ប្រពៃណីហ្នឹងណាក៏មិនមែនបានន័យថាឲ្យច្រានចោលប្រពៃណីទម្លាប់របស់ប្រទេសជាតិខ្លួនឯងដែរណាមានន័យថាយើងស្វែងរកខ្លួនឯងប៉ុន្តែយើងមិនច្រានចោលថាប្រពៃណីហ្នឹងអាក្រក់ឯងគ្រាន់តែថាយើងមិនអាចរស់រងសម្ពាធនឹងបានអញ្ចឹងយើងរស់តាមរបៀបរបស់យើង ណាយើងអត់ចាំបាច់អីទៅអឺផ្លាស់ប្ដូរប្របីនេះនឹងយើងអត់ចាំបាច់អីទៅច្រានចោលប្របីនេះនឹងដៀលថ្មីប្របីនេះនឹងឯងព្រោះប្របីនេះមានតម្លៃណាសម្រាប់ជនជាតិនីមួយៗកើតមកគឺមានប្របីនេះនៅ ក្នុង ប្រទេសរបស់ខ្លួនបើអ្នកដែលគេរស់នៅក្នុងប្របីនេះនោះ កើតដោយប្របីដោយសុខដុមរមរមនីយើងជួយត្រេកអរគេ ព្រោះគេអាចរស់នៅដោយសុខដុមរមនាតាមរបៀបនោះបានបើមិនជាគេមិនអាចរស់នៅដោយសុខដុមរមនាតាមប្រពៃណីនោះបានទេអញ្ចឹងយើងជួយគ្នាក្នុងការដែលរំដោះខ្លួនឯងរស់នៅ ដោយមិនរងសម្ពាធតែយើងត្រូវរស់បែបណាដោយមិនចាំបាច់រងសម្ពាធប្រពៃណីទាំងអស់នោះអូខេអញ្ចឹងយើងចូលតាមចំណុចលំដាប់លំដោយនេះខ្ញុំលើកយកមក4ជំហាន4ចំណុចដែលត្រូវធ្វើ ដើម្បីជួយខ្លួនឯងឲ្យចេញផុតពីគុក ចេញផុតពីចិញ្ចាំងនៃច្បាប់ទម្លាប់ សង្គមនិងអសមភាព gender ចា៎អញ្ចឹងចំណុចទី1ដែលខ្ញុំលើកយកមកនិយាយនេះ គឺឈប់រំពឹង ពីភេទមួយមួយដូចអ្វីដែលសង្គមនាំឲ្យយើងរំពឹងអឺខ្ញុំលើកឧទាហរណ៍ងាយថាបើសិនជាស្ត្រីចង់បានសិទ្ធិ ត្រីឈប់រំពឹងថារាល់ការណាត់ជួបគ្នាជាមួយនឹងបរោះគឺបរោះត្រូវតែចេញលុយបើប្រុសមិនចេញលុយទេហើយអាប្រុសសំគិះឈប់បានអត់អាហ្នឹងហើយដែលយើងរំពឹង ពីភេទមួយទៀតតាមអ្វីដែលសង្គមយើងចង់បានណាហើយជាបរោះក៏ចឹងដែរបើសិនជាការណាត់ជួបដំបូងណាគឺកុំរំពឹងថា មនុស្សស្រីម្នាក់នោះនឹងប្រឹងស្លៀកពាក់អ៊ូយរ៉ូបឲ្យរៀបរឹតរៀងមកស្លៀកហ្គែន ចង់ដកដង្ហើមលែងរួច ដើម្បីឲ្យឃើញស្អាតណាថ្ងៃជួបគ្នាលើកទី1ត្រូវតែស្អាតមនុស្សស្រីណាហើយ មនុស្សប្រុសក៏ត្រូវតែសង្ហាហើយមានលុយដើម្បីចាញ់ថ្លៃអាហារពេលជួបគ្នាលើកទី1ហ្នឹងអាចឈប់បានទេណាហ្នឹងគ្រាន់ថាជាឧទាហរណ៍មួយណាមនុស្សប្រុសមិនមែនតថារងចាំថាមនុស្សស្រីល្អតសភាពរៀបសារលុនទុំណាមនុស្សប្រុសល្អតតែមើលទៅរឹងមាំអាចពឹងពាក់បាន ឬមួយដល់ពេលរៀបការជាមួយគ្នាហើយអូប្តីល្អតតែឲ្យប្រពន្ធយកលុយមកឲ្យប្រពន្ធកាន់ទៅគេហៅប្តីល្អឬក៏ប្រពន្ធល្អតតែចេះកាន់លុយរៀបចំទុកដាក់សេដ្ឋកិច្ចគ្រួសារមកគេហៅប្រពន្ធល្អជាដើមណាទៅទីហោទាំងនេះគ្រាន់តែលើកប្រាប់អ្នកទាំងអស់គ្នាថាអឺបើសិនជាអ្នកទាំងអស់គ្នាមិនឈប់រំពឹងពីភេទមួយទៀតដូចអ្វីដែលសង្គមចង់ឲ្យអ្នកទាំងគ្នារំពឹងណាអ្នកទាំងគ្នាអាចរំដោះខ្លួនឯងចេញពីចិញ្ចាំងអសមភាព ផ្លូវអសមភាព gender នឹងបានទេចាអញ្ចឹងតាធ្វើមិនទៅស្វែងរកមនុស្សនឹងឃើញបើសិនជាយើងអត់មានអីរំពឹងសោះតាមពិតទៅនិយាយវាងាយស្រួលតែធ្វើគឺពិបាកនិយាយងាយស្រួលមានន័យថាមិនគឺដើម្បីរកឃើញដៃគូដែលសមជាមួយយើងបំផុតមនុស្សស្រីដែលស័ក្តិសមជាមួយនឹងមនុស្សប្រុសម្នាក់នោះបំផុតឬក៏មនុស្សប្រុសដែលស័ក្តិសមជាមួយមនុស្សស្រីម្នាក់នោះបំផុតគឺ ដោយប្រឡែងការរំពឹងទុកចោលគឺរងចាំឲ្យជីវិតនាំមកនៅភាព ភ្ញាក់ផ្អើលឲ្យយើងថាតើជីវិតនាំយើងឲ្យជួបអ្នកណា បើយើងខ្មែរយើងប្រើពាក្យងាយស្រួលថាព្រមលិខិតនាំយើងឲ្យជួបអ្នកណាតែប៉ុន្តែអ្នកខ្លះគាត់និយាយថាបើសិនជាអញ្ចឹងមានន័យថាបណ្ដោយជីវិតហ្នឹងឲ្យរស័តអណ្ដែត ដូចទូកកដាតលេកដាតលេអញ្ចឹងហ៎មិនមែនទេទូករបស់យើងយើងចែវប៉ុន្តែគ្រាន់ថាយើងជួបអ្វីយើងជួបអ្នកណាយើងអាចព្រៀងទុកមុនបានទេតាមពិតអ្វីអ្វីគឺជាភាពចៃដន្យទាំងអស់អញ្ចឹងត្រូវតែចេះរំពឹងថាជីវិតមិនអយុត្តិធម៌ចំពោះយើងទេថ្ងៃណាមួយយើងនឹងបានជួបមនុស្សដែលស័ក្តិសមជាមួយយើងពិតប្រាកដប្តីល្អប្រពន្ធល្អមានន័យថាម៉េចប្តីល្អប្រពន្ធល្អមានន័យថាជាប្តីឬក៏ជាប្រពន្ធ ដែលជាគូប្រេងរបស់យើងដែលកើតមកសម្រាប់យើង ចាដែលកើតមកគឺសម្រាប់យើងហើយនៅពេលដែលយើងរស់នៅជាមួយគ្នាគឺស៊ីសង្វាក់គ្នា100%បែរ compatible ជាមួយគ្នា ចូលង៉ាំគ្នា100%នោះហើយជាប្តីល្អនោះហើយជាប្រពន្ធល្អរបស់យើងចាចំណុចទី2ត្រូវត្រូវធ្វើត្រូវរៀនណាអឺអឺត្រូវរៀនជាមួយ នឹងខ្លួនឯងស្វែងយល់ពីខ្លួនឯង ថាខ្លួនឯងជាអ្នកណាខ្លួនឯងមានចរិតបែបណាពីធម្មជាតិចាឈប់ខ្វល់ថាបើខ្លួនជាមនុស្សស្រីត្រូវមានចរិតបែបណាឈប់ខ្វល់ថាបើខ្លួនជាមនុស្សប្រុសត្រូវមានចរិតបែបណាប៉ុន្តែសួរខ្លួនឯងថាតើខ្លួនឯងដែលជាធម្មជាតិរបស់ខ្លួនឯងហ្នឹងមានចរិតបែបណាហើយចង់បានជីវិតបែបណាចង់រស់នៅដោយមានអកប្បកិរិយាបែបណាកន្លែងហ្នឹងគឺសំខាន់ប៉ុន្តែពិបាកធ្វើអ្នកខ្លះគាត់និយាយថាបើសិនជាខ្ញុំធ្វើតាមតែចរិតធម្មជាតិរបស់ខ្ញុំណា ខ្ញុំគ្មានថ្ងៃជោគជ័យទេបើសិនជាខ្ញុំធ្វើតាមចរិតធម្មជាតិរបស់ខ្ញុំខ្ញុំគ្មានថ្ងៃជួបមនុស្សដែលល្អទេបើធ្វើតាមចរិតធម្មជាតិរបស់ខ្ញុំគ្មានថ្ងៃខ្ញុំអាចរក្សាមនុស្សម្នាក់នឹងបាននៅក្បែរខ្លួនខ្ញុំទេឧទាហរណ៍អ្នកខ្លះគាត់ថាចរិតធម្មជាតិរបស់ខ្ញុំណាចរិតគំរោះគំរើយចរិតអើយមិនចេះយកគប់គេណាចរិតមិនចេះថ្នាក់ថ្នមគេចរិតមិនចេះអើយទុនភ្លុនដាក់គេទេ បើសិនជាចរិតរបស់ខ្ញុំបែបហ្នឹងប្រកាសជាគេមិនអាចថែរក្សាដៃគូជីវិតរបស់ខ្ញុំនៅជាមួយខ្ញុំបានទេចាកន្លែងនេះណាអឺខ្ញុំចង់ឲ្យអ្នកនរគ្នាសួរខ្លួនឯងវិញបើសិនជាអ្នកនរគ្នាមានចរិតគំរោះគំរើយតើប្រភពនៃចរិតគំរោះគំរើយនោះពិតជាធម្មជាតិរបស់អ្នកឬមួយក៏វាមានមូលហេតុរបស់វាអ្នកខ្លះចរិតគំរោះគំរើយនោះកើតឡើងដោយសារតែភាពនឿយហត់នៅក្នុងការងារណាអ្នកខ្លះចរិត គំរោះគំរើយនោះគឺកើតឡើងដោយសារតែ មនុស្សនៅជុំវិញខ្លួនសុទ្ធតែជាមនុស្សគំរោះគំរើយទាំងអស់ណាអ្នកខ្លះមានចរិតអឺគំរោះគំរើយនោះគឺដោយសារតែធុញទ្រាន់នឹងការរស់នៅជាមួយនឹងអ្នកដែលនៅក្បែរខ្លួនហ្នឹងវាវាធ្វើអីមិនបានដូចចិត្តដល់អញ្ចឹងចាប់ផ្ដើមគំរោះគំរើយឆេវឆាវហីឃើញទេអញ្ចឹងបើសិនជាទាំងអស់នេះវាមានមូលហេតុរបស់វា ត្រូវដកហេតុនឹងចេញទៅវាអត់មានផលនឹងទេបើដកអាហេតុដែលធ្វើឲ្យយើងគម្រោះគម្រើយនឹងចេញអស់ហើយអាផលវាលែងគម្រោះគម្រើយឯងមែនទេចឹងចាំព្យាយាមព្យាយាមរកថាតាអ្វីទៅដែលជាចរិតធម្មជាតិរបស់ខ្លួនឯងពិតប្រាកដហើយអ្វីទៅជាចរិតដែលកើតឡើងដោយសារតែអត្តពលនៃបរិស្ថានជុំវិញខ្លួនរបស់យើងចាហើយអ្នកខ្លះគាត់ថាគាត់គឺជាមនុស្សអឺទុយមួយ មិនចេះនិយាយស្ដីអញ្ចឹងមានណាគេចាប់អារម្មណ៍ស្រឡាញ់គាត់ទៅបើអង្គុយមួយថ្ងៃរយទុំចង់បក់អញ្ចឹងណាចាកន្លែងនេះក៏អ្នកទាំងអស់គ្នាត្រូវអឺស្វែងយល់ខ្លួនឯងឲ្យច្បាស់ដែរខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកដែលមានចរិត ទុយមួយមិនចូលចិត្តនិយាយស្ដីជាមួយអ្នកដតីអ្នកនោះមិនដែលមានការគិតនៅក្នុងខួរក្បាលរបស់ខ្លួនឯងថាខ្ញុំត្រូវការមិត្តទេគេអត់ខ្វល់ទេបើចរិតធម្មជាតិរបស់អ្នកនោះពិតជាអញ្ចឹងមែនណាគេហៅថាមនុស្សដែលមានចរិតឯកោគេអត់ខ្វល់ថាគេត្រូវមានមិត្តទេព្រោះខ្លួនគេ គឺជាមិត្តរបស់គេ ម្នាក់គត់ដែលគេចង់បានហើយបើសិនជាគេមានមិត្តគឺជាមិត្តដែលស្រឡាញ់គេចូលចិត្តគេពិតប្រាកដហ្មងអាហ្នឹងគឺអ្នកដែលមានចរិតទុយមួយរំទុំរយទុំមិនបក់ហ្នឹងធម្មជាតិរបស់គេ ប៉ុន្តែបើសិន ជាចរិតនោះមិនមែនជាចរិតធម្មជាតិត្រូវរកឲ្យឃើញថាតើអ្វីទៅដែលជាដើមហេតុធ្វើឲ្យអ្នកនោះខ្លាចទៅជាមនុស្សដែលមិនចេះនិយាយស្ដីណាទុយមួយទុយមួយ ពេលដែលនិយាយខ្លាចគេជាដើមមូលហេតុវាអាចកើតមកពីគ្រួសារដែលមានហិង្សាកាលណាយើងរស់នៅក្នុងគ្រួសារដែលមានហិង្សាវាធ្វើឲ្យយើងខ្លាច ក្នុងការនិយាយបើគ្រាន់តែហាឪផ្ទះម្ដាយម៉ែធាក់មួយជើងមានអីនឹងហាមាត់និយាយកើតមែនទេចាហើយអ្នកខ្លះគាត់រស់នៅក្នុង សង្គមគ្រួសារដែលខ្វះការលើកទឹកចិត្តគាត់មិនដែលលើកទឹកចិត្តថាគាត់និយាយត្រូវទេឲ្យតែហាដឹងថាគាត់ខុសអញ្ចឹងវាធ្វើឲ្យគាត់បាត់បង់ភាពជឿជាក់លើខ្លួនឯងនិយាយស្ដីអត់កើតទេពេលដែលត្រូវនិយាយញ័រអស់ហើយភ័យអស់ហើយព្រោះនៅផ្ទះវាអត់ដែលមានអ្នកណាដែលលើកទឹកចិត្តថាគាត់ធ្វើកើតណា អញ្ចឹងយើងរកឲ្យឃើញណារកឲ្យឃើញអ្នកខ្លះបណ្ដាមកពីគ្រោះថ្នាក់ចរាចរណ៍ខ្ញុំធ្លាប់មានស្គាល់ប្អូនប្រុសម្នាក់គាត់ធ្លាប់គ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នឹងមកគាត់ខ្លាចទៅជាមនុស្សដែលខ្លាចគេអត់ចង់និយាយស្ដីរកអ្នកណាអត់ចង់ចេញទៅជួបអ្នកណាហើយអញ្ចឹងយើងរកមូលហេតុឲ្យឃើញ ហើយយើងដកហេតុចេញទៅអាផលនឹងវាចេញផ្សេងដែរហើយចាអញ្ចឹងវាត្រូវការការរបៀបនៃការព្យាបាលខ្លួនឯងរបៀបនៃការជួយខ្លួនឯងដើម្បី រកឃើញនៅចរិតធម្មជាតិរបស់ខ្លួនឯងណាហើយចំណុចមួយទៀតខ្ញុំធ្លាប់ឃើញអឺ ជីវិតគូជាច្រើនដែលប្រពន្ធតែងតែត្រួញត្អូនត្អែហើយខ្ញុំក៏ធ្លាប់ជួបមនុស្សប្រុសជាច្រើនដែលគាត់ក៏តែងតែនិយាយពាក្យហ្នឹងដែរគាត់ថាគាត់គឺជាមនុស្សដែលមិនចេះនិយាយពាក្យស្រឡាញ់មិនចេះថ្នាក់ថ្នមមិនចេះនេះទេអាណាឡាផ្អែមល្ហែមអីទៀតទេមកបានការជាមួយគ្នាហើយនៅអាឡៃតែចង់អូនបងល្អកល្អឿនអីទៀតគាត់ថាគាត់មិនចេះទេចាអ្នកដែលមិនចេះហ្នឹងណាតែវាជាមូលហេតុពិតប្រកបអត់ដែលថាមិនចេះខ្ញុំជឿថាអត់ពិតទេ បើសិនជាជួបអ្នកដែលយើងស្រឡាញ់ពិតប្រាកដណាគឺយើងប្រកាសចេះផ្អែមល្ហែមចេះទុនភ្លុំចេះល្អល្អហ្នឹងទី1ចាហើយមួយវិញទៀតវាអាចមកពី សង្គមប្របីនេះទំនៀមទម្លាប់នៅក្នុងសង្គមខ្មែរយើង គឺគេតែងតែបង្រៀនមនុស្សប្រុសកុំឲ្យបញ្ចេញភាពទន់ភ្លុតគេបង្រៀនមនុស្សប្រុសស្រឡាញ់គេកុំឲ្យដឹងចិត្តមែនទេគេបង្រៀនមនុស្សប្រុសកុំឲ្យបញ្ចេញអាការថ្នាក់ថ្នមនឹងមកវាធ្វើឲ្យគេបានចិត្ត អញ្ចឹងបើសិនជាអ្នកនរគ្នាទទួលនៅការអប់រំព្រៀនបដៅបែបហ្នឹងតាំងពីតូចក្រូចឆ្មាមកពេលដែលមនុស្សប្រុសម្នាក់នោះមានគូគឺអត់មានលទ្ធភាពថ្នាក់ថ្នមដៃគូរបស់ខ្លួនទេទោះស្រឡាញ់យ៉ាងណាក៏អត់មានលទ្ធភាពថ្នាក់ថ្នមដែរគឺដោយសារតែរងនៅសម្ពាធដែលថាត្រូវធ្វើមិនណាហើយមនុស្សស្រីខ្លះដែលធ្វើផ្ទុយពីអ្វីដែលគេបណ្ដៅសង្គមបណ្ដៅសង្គមបណ្ដៅថាធ្វើជាមនុស្សស្រីត្រូវតែចេះទន់ភ្លន់តាក់ទាញចិត្តប្រុសអញ្ចឹងគាត់ថាគាត់មិនខ្វល់ទេ ធ្វើជាស្រី គឺគាត់ខ្លាំងបើមិនស្រឡាញ់គាត់ទេអត់អញ្ចឹងគាត់កំពុងតែធ្វើផ្ទុយពីអ្វីដែលសង្គមចង់បានអានឹងក៏ធ្វើឲ្យគាត់អត់ចេះថ្នាក់ថ្នមដៃគូរបស់ខ្លួនឯងដែរអញ្ចឹងហើយចរិតធម្មជាតិនិងចរិតដែលទទួលអត្តពលពីវប្បធម៌ប្រពៃណីហ្នឹងណាអ្នកនរអស់គ្នាត្រូវបែងចែកវាត្រូវរកវាឲ្យឃើញហើយពង្រឹងខ្លួនឯងបង្រៀនខ្លួនឯងរៀនដោយខ្លួនឯងថាត្រូវធ្វើយ៉ាងម៉េចដើម្បីមានចរិតធម្មជាតិរបស់ខ្លួនឯងពិតប្រាកដ ចំណុចទី3គឺរៀនទទួលយកខ្លួនឯងរៀនទទួលស្គាល់ការពិតថាខ្លួនឯងជាអ្នកណាបើមិនជាយើងជាមនុស្សស្រីដែលចូលចិត្តតែរៀនធ្វើការនៅខាងក្រៅមហូបក៏មិនចេះធ្វើផ្ទះក៏មិនចេះរៀបទទួលយកខ្លួនឯងថាហ្នឹងក៏យើងខ្លួនឯងជាមនុស្សស្រីដែរណាហើយបើមិនជាយើងជាមនុស្សប្រុសដែលចូលចិត្តអឺធ្វើមហូបរៀបចំផ្ទះតុបតែងរៀបចំរហូតអាហ្នឹងក៏យើងជាមនុស្សប្រុសដែរ រៀនទទួលស្គាល់ការពិតរៀនទទួលយកខ្លួនឯងថាខ្លួនឯងជាអ្នកណាពិតប្រាកដណាអានកន្លែងហ្នឹង គឺសំខាន់ណាស់បើសិនជាយើងខ្លួនឯងមិនទទួលស្គាល់ខ្លួនឯងផងយើងខ្លួនឯងមិនមិនទទួលយកការពិតដែលជាខ្លួនឯងពិតប្រាកដផងតើណាគេទទួលស្គាល់យើងចាចំណុចទី4ជាចំណុចបញ្ចប់គឺលើកទឹកចិត្តភេទផ្សេងទៀតឲ្យធ្វើជាខ្លួនឯងពិតប្រាកដ លើកទឹកចិត្តភេទប្រុសលើកទឹកចិត្តភេទស្រីលើកទឹកចិត្តភេទទី3លើកទឹកចិត្តអ្នកស្រឡាញ់ភេទដូចគ្នាលើកទឹកចិត្តអ្នកស្រឡាញ់ភេទខុសគ្នាទាំងអស់ណាឲ្យគាត់ធ្វើជាខ្លួនឯងពិតប្រាកដដែរយើងចង់ធ្វើជាយើងខ្លួនឯងពិតប្រាកដអាចសម្រេចទៅបានទាល់តែយើងនឹងចេះលើកទឹកចិត្តឲ្យអ្នកផ្សេងទៀត ធ្វើជាខ្លួនគេពិតប្រាកដដែរណាបើសិនជាខ្លួនឯងចង់ធ្វើតាមចិត្តខ្លួនឯងពិតប្រាកដតែដាក់សម្ពាធលើអ្នកផ្សេងមកឲ្យគេធ្វើជាខ្លួនគេពិតប្រាកដអាហ្នឹងក៏ទៅអត់រួចដែរណាគេបះបោហើយហើយយើងហ្នឹងក៏មិនបានធ្វើជាយើងពិតប្រាកដដែរណាចាវីដេអូថ្ងៃនេះសូមចប់ត្រឹមហ្នឹងសង្ឃឹមថាឲ្យរបៀបឬក៏ដំណោះស្រាយសម្រាប់រំដោះខ្លួនឯងចេញពីចិញ្ចាំងប្រពៃណីរំលៀបទម្លាប់ដែលខ្ញុំលើកឡើងមកនេះ អាចជួយឲ្យអ្នកទាំងអស់គ្នារំដោះខ្លួនឯងចេញបានដោយមិនចាំបាច់ច្រានចោលប្រពៃណីវប្បធម៌ទំនៀមទម្លាប់ទាំងនោះទេព្រោះអីវាជាតម្លៃរបស់សង្គមនីមួយៗសង្គមខ្មែរប្រពៃណីទំនៀមទម្លាប់ខ្មែរចាអញ្ចឹងយើងអត់ចាំបាច់ត្រូវច្រាន ចោលគេទេគ្រាន់តែថាតើយើងខ្លួនឯងត្រូវរស់នៅបែបណាដើម្បីសេចក្តី សុខដើម្បីភាពសុខដុមរមនាភាពស្ងប់ចិត្តស្ងប់បេះដូងរបស់យើងខ្លួនឯងចា ជូនពររីករាយឆ្នាំថ្មីម្ដងទៀតជូនពរបានរស់នៅដោយសេចក្តីសុខដុមរមនាទាំងអស់គ្នានៅក្នុងឆ្នាំថ្មី2021នេះ